សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមកធ្វើទៅតាមការសន្យាបើតាមពិតទៅត្រូវខ្ញុំសន្យាថាបាន700 subscribe YouTube ថ្មីរបស់ខ្ញុំណាបាទប៉ុន្តែឥឡូវគឺបានចូល600ហើយបាទចិត្ត600សល់តែបន្តិចទេបើសារតែមានបងប្អូនសួរច្រើនពេកបើសិនតែខ្ញុំຕົកទៀតទៅក៏វាពិបាកដែរហើយខ្ញុំមកបង្ហាញនេះមិនមែនថាខ្ញុំធ្វើបានទាំងស្រុងទេហើយវាជាបទពិសោធន៍របស់ខ្ញុំដែលខ្ញុំតេស្តខ្លួនឯងដោយសារតែខ្ញុំមានបងប្អូន ទិញលក់នៅកន្លែងខ្ញុំច្រើនអញ្ចឹងគឺពេលខ្លះគាត់ប្រាប់ខ្ញុំមកអ្នកនេះប្រាប់អញ្ចេះអ្នកនោះប្រាប់អញ្ចោះរួមទាំងខ្ញុំធ្វើខ្លួនឯងខ្ញុំយល់បណ្ណាចេះបណ្ណាដឹងបណ្ណាគឺខ្ញុំនិយាយប៉ុណ្ណឹងបញ្ជាក់បន្តិចហ៎មិនថាអាអាងថាខ្ញុំខ្លាំងខាងនឹងអត់ទេចង់បញ្ជាក់ប្រាប់បងប្អូនបន្តិចភាសាអ្នកខ្លះគាត់ថាគាត់ឆ្លប់ចូលខមមិននៅក្នុងវីដេអូចាស់របស់ខ្ញុំសិស្សអីណាអីណាអញ្ចឹងក៏គេដឹងអីចឹងទៅបាទអញ្ចឹងខ្ញុំធ្វើនេះគឺសម្រាប់អ្នកដែលគាត់អត់ដឹងអ្នកដែលគាត់ដឹងហើយអត់ជាបញ្ហាទេ បើតាមពិតទៅ Mobile Legends Update សារថ្មីនេះខ្ញុំពិតជាមិនសប្បាយចិត្តចំពោះអាមុខងារ Disconnect All Device មួយបងប្អូនរាល់ដងតែងតែចូលទៅ connect អីមួយគឺជាប់ contact GM ហ្នឹងនេះអាហ្នឹងជាបញ្ហាមួយហ្នឹងមែនអត់បាទបាទជាបញ្ហាមួយជាមួយខ្ញុំសាកតេស្តមួយសិននេះអត់បានទេពេលខ្លះយើងចូលទៅ disconnect អីមួយនៅក្នុងនេះ contact GM 30ថ្ងៃបាទយើងចូលទៅកន្លែង change Gmail មុនធូន contact GM 30ថ្ងៃនេះ វាដាក់ device ឬក៏ IP address អីចឹងទៅបាទពាក់ព័ន្ធជាមួយនឹងអ៊ីនធឺណិតជាមួយនឹង device របស់យើងដែលវាចាប់អញ្ចឹងណាអញ្ចឹងវាវាចង់ឲ្យយើងលេងឲ្យបានយូរដើម្បីសម្គាល់ថា account ហ្នឹងពិតជាអឺបោះម្ចាស់ដើមអញ្ចឹងទៅព្រោះខ្លាចតែគេមានគេចូលអញ្ចឹងទៅខ្ញុំអត់សូវចេះអង់គ្លេសដែរទេគ្រាន់តែខ្ញុំបានតែត្រួសត្រួសឲ្យយើង translate ខ្លះខ្លះហ្នឹងទៅបាទប៉ុន្តែគឺអ្វីដែលសំខាន់គឺគេគេផ្ដោតសំខាន់គឺអត់ចង់ឲ្យយើងលក់ account ខ្ញុំបញ្ជាក់ប្រាប់បងប្អូនមូលហេតុដោយសារតែ skin វាថ្លៃបាទ skin ថ្លៃថ្លៃយើងលក់ថោកថោកហ្នឹង Legion ចាប់មួយចិត្ត200ដុល្លារហ្នឹង100ដុល្លារជាងហើយដល់យើងយកមកលក់តម្លៃ40អីហ្នឹង45អីហ្នឹងទៅលក់មកចាប់ដល់ពេលអញ្ចឹងទៅវាវាវាអាចនឹងបាត់ចំណូលមួយចំនួនដែរណាបើយើងលក់ច្រើនណាអាហ្នឹងទៅតាមការគិតរបស់ខ្ញុំហើយតើការដោះស្រាយយ៉ាងម៉េចតកតទៅនឹង contact GM នឹង contact GM វាមាន3ប្រភេទ ពីមុនខ្ញុំធ្លាប់បកស្រាយភាសាឲ្យតេតូននឹង contact GM ហ្នឹងទី1គឺយើង switch ចូល account contact GM អា contact GM ហ្នឹងបើសម្រាប់ iPhone Samsung គឺខ្ញុំបានបកស្រាយនៅក្នុងវីដេអូមុនច្បាស់ច្បាស់ណាស់ដោយចំណុចទី1គឺយើងអាចនឹង clear clear data Google Play Service clear data game អាហ្នឹងប្រភេទ Android គឺដាច់ស្អាតតែម្ដងចូលបានធម្មតាឬក៏យើងអាចទុករយៈពេល24ម៉ោងអញ្ចឹងទៅគឺវាឬក៏2ថ្ងៃ3ថ្ងៃគឺវាចូលបានធម្មតាអាហ្នឹងខ្ញុំធ្លាប់បានបញ្ជាក់ណា មួយទៀតគឺយើងអាចប្រើ account VIP ដើម្បី log ចូលហើយយើង log ចូល account contact GM ហ្នឹងគឺដាច់ស្អាតធម្មតាហើយមួយទៀតតកតូនអា contact GM សេរីថ្មី contact GM មួយទៀតគឺយើង disconnect អីមួយអត់ចេញទេវា contact GM ទាមទារឲ្យយើងលេង rank ដើម្បី score device ហ្នឹងសិនចាប់ពី3ហ្គេមខ្ញុំតែឲ្យអស់អ្នកខ្លះក៏ថាំងយើងប្រើអ៊ីនធឺណិតអត់អីអ្នកខ្លះយើងប្រើ Wi-Fi អត់អីអត់ទេតាមប្រភេទ account តាមប្រភេទ device ខ្ញុំនិយាយចឹងហ្មងពួកខ្ញុំតេស្តច្រើនណាស់ ខ្ញុំតេស្តទាំងក្នុងកុំព្យូទ័រខ្ញុំតេស្តទាំងក្នុង Android ទាំង iOS ទាំង iPad មួយសេតទាំងអស់បាទទាំង iPhone iPhone iPhone iPad ចង់ជាប់មាត់អញ្ចឹងគឺអាស្រ័យទៅលើ account នេះ account ខ្លះគឺវាយ៉ាប់ហ្មងខ្ញុំនិយាយចឹងហ្មង account ខ្លះគឺអញ្ញាញ៉ៃច្រើនជាងគេហើយអឺអាប្រភេទបែបហ្នឹងគឺយើងលេងរាំង3វគ្គលេងជាប់គ្នាកុំឲ្យលេងឲ្យខានណាលេងជាប់គ្នា3វគ្គឬក៏2វគ្គឬក៏4វគ្គអញ្ចឹងចុះលេងហើយចាំធ្វើការ disconnect ទៅបានធម្មតាអត់អីទេ ប៉ុន្តែវាចេញមកសារក្រោយទៀតអា contact GM 30ថ្ងៃនេះបាទនេះអា30ថ្ងៃនេះខ្ញុំអត់ដឹងថាគេទុកប្រហែលថ្ងៃបានដាច់ទេអ្នកខ្លះគេថា3ថ្ងៃលេងអីហ៎បងបាទអ្នកខ្លះគេថា24ម៉ោងលេងអីហើយបងហើយអ្នកខ្លះក៏ថាតទុកវាគ្រប់30ថ្ងៃហ្នឹងបានប៉ុន្តែជាប័ណ្ណប្រសាទរបស់ខ្ញុំយើងអាច right click ទៅលើវានេះអាចុចដដែលដដែលនេះរយៈពេល1នាទីទៅ2នាទីគឺដាច់អាហ្នឹងក៏ខ្ញុំដឹងពីបងប្អូនយើង បន្ថែមមកដែរហើយគឺយើងធ្វើខ្ញុំធ្វើទៅគឺបាន3 4 account ហ្នឹងគឺអត់អីមែនយើងចុចវាញាប់ណាចុចអញ្ចឹងដដែលដដែលតប៉ែអញ្ចឹងមកបាទតប៉ែតប៉ែអញ្ចឹងទៅវាលេខអីវាអាចដូរបានតែបើសិនជាវាលោតឲ្យយើងឆេង password យើងទៅអស់ឆេង Gmail យើងត្រូវឆេងវាលឿនបើសិនជាបងប្អូន cancel ចូលសារថ្មីជាប់ទៀតបាទជាប់ទៀតតែចង្រៃអីបាទអាខ្ញុំដែលថាខ្ញុំខកចិត្តជាងគេគឺអា disconnect all device contact GM នេះ ASI error ស្អីញ៉ៃញ៉ៃនេះបាទអញ្ចឹងអាចំណុចនេះខ្ញុំ ខ្ញុំប្រាប់បងប្អូនអានឹងជាបទប្រសើររបស់ខ្ញុំរួមទាំងអ្នកដែលគាត់ប្រាប់ខ្ញុំបន្តបន្តចំណុចទី1គឺយើងអាចបាទនេះ click ទៅលើវាដដែលដដែលអញ្ចឹងទៅ account ខ្លះថា2 3ដងដាច់បាត់ account ខ្លះធ្វើប្រហែលជាអាច1នាទីទៅ3នាទីដាច់ account ខ្លះគឺលេង12ម៉ោងបានធ្វើដាច់បាទលេង12ម៉ោងអូ24ម៉ោងលេងលើសពី24ម៉ោង ទៅគឺយើងធ្វើអញ្ចឹងគឺលឿនប៉ុន្តែនៅលើ iPhone រៀងចាប់ណាបើលើ Android ស្រួលបាទ iPhone បើសិនជាបងប្អូនជាប់ contact GM Swift account នោះអានឹងយ៉ាប់ហើយបើយើងប្រើប្រាស់ account VIP Swift ហើយ Swift account យើងធម្មតាវិញអានឹងកនណាអត់ងាយដាច់ទេអត់ងាយដាច់ទេអញ្ចឹងខ្ញុំសេរីកុំឲ្យប្រើលើ Android ពួក iPhone យើងនឹងស្រាប់ឲ្យពីមុនយើងអាចទុកមួយថ្ងៃពីរថ្ងៃឬក៏24ម៉ោងវាដាច់ឯមែនទេឥឡូវនេះពេលខ្លះ ទុកមិនវាមិនដាច់ទេវានៅតែ contact GM រហូតដូរអ៊ីនធឺណិតដូរ Wi-Fi វាក៏នៅតែដដែលដែរតលតែ Era ទូរស័ព្ទពីមុនវាមានមកវាមានអាកន្លែង clear ឥឡូវវាអត់មានទេចឹងត Era Era តាមចូលចោលឲ្យ cloud ទៀតអញ្ចឹងសរុបមកវិញ contact GM សម្រាប់ switch account ផ្សេង contact GM សម្រាប់អាអាអាយើងឆែង Gmail 30ថ្ងៃនេះផ្សេងអាសាញ out device នេះផ្សេងប៉ុន្តែសរុបមកបងប្អូន គឺអាចធ្វើតាមខ្ញុំបាន ចំណុចទី1 បើ Android គឺយើងអាច Activate account អត់ចូលអា clear ដែលខ្ញុំធ្វើណា clear data Google clear data Google Play Service និង clear data game អាហ្នឹងរួចខ្លួនមួយហ៎ចូលដល់ចំណុចទី2នេះអាឆេងជីមែនបាននេះคลิกលើវាឲ្យញាប់ធ្វើវាដដែលដដែលរយៈពេល1ទៅ3នាទីទៅអាចនឹងដាច់ account ខ្លះក៏រៀងយូរជាងនឹងទៅបើវាមិនដាច់ទេអាចលេង24ម៉ោងសិនចាំធ្វើវាអាចចំណុចទី3អា disconnect all device នេះដែលវាជាចំណុចពិបាកជាងគេនេះក៏ដូចគ្នាយើងអាចរាយคลิกលើវាដដែលដដែលតែប៉ែនេះឃើញដាច់ទេឃើញ បងប្អូនឃើញស្រាប់គឺដាច់អានេះខ្ញុំខនចុចលេងលេងណាដាច់បាត់ហើយអែមអញ្ចឹងបងប្អូនធ្វើតាមខ្ញុំពេលដែលយើងសាច់អាវបានប៉ុណ្ណេះគឺរួចខ្លួនហើយរាល់ account ទិញគេទាំងអស់គឺត្រូវតែធ្វើបែបហ្នឹងព្រោះយើងជៀសវាងនៅក្នុង device ណាមួយដែលមាន account របស់យើងគឺច្រានចោលទាំងអស់ account មួយហ្នឹងមានតែទូរស័ព្ទរបស់យើងមួយហ្នឹងបាទហើយមួយទៀតបងប្អូនខ្លះគាត់ឆ្ងល់អាកន្លែង history នេះខ្ញុំថាមិនបាច់ឆ្ងល់ទេបងប្អូនចង់មាន10 20ក៏មានតែអត់ខ្វល់ឡើយហ្នឹង សំខាន់ឲ្យយើងបាន disconnect all device ចេះរួចខ្លួនម្ដងគឺហើយបាទអានេះខ្ញុំធ្វើលេងលេងបងប្អូនឃើញឃើញបានមែនតើបានមែនតើបាទអញ្ចឹងវាមានតែប៉ុណ្្នឹងទេហើយបើសិនជា disconnect all device មិនបានលេង24ម៉ោង account ខ្ញុំទៅ block ហ្នឹងហើយធ្វើបានបាត់ហ្នឹងលេងគ្រប់24ម៉ោងយើងលេងយើងលេងបណ្ដាយើងព្យាយាមធ្វើវាបណ្ដាទៅធ្វើមិនឲ្យដាច់ម្ដងហើយបាទហើយអឺខ្ញុំចង់បញ្ជាក់កន្លែង history ហ្នឹងបន្តិចទៀតនេះបងប្អូនខ្លះក៏តែងតែសួរថា ពេលគាត់ disconnect all device វានៅជាប់ដដែលដដែលអាហ្នឹងវានៅតែជាប់ចឹងហ្នឹងវានៅតែឃើញជាតារាងជា list device ដែលធ្លាប់ជាប់តែអត់អីទេយើង disconnect all device ដាច់អីអញ្ចឹងខ្ញុំ recommend បងប្អូនទាំងអស់គ្នារាល់ការទិញ account ចំណុចទី1ត្រូវព្យាយាមដូរ Gmail ឲ្យបានធ្វើត្រូវតែធ្វើទោះបីយើងការពារ security ទៅលើ Gmail របស់គេក៏ដោយដែលយើងកាន់កាប់រាល់ថ្ងៃក៏ដោយប៉ុន្តែយើងត្រូវតែព្យាយាមដូរ Gmail ចំណុចទី2 disconnect all device អានេះត្រូវធ្វើមុនគេផងមកនិយាយខ្លីបាទ disconnect all device change gmail បាទបើមានបើមាន connection ផ្សេងផ្សេងត្រូវព្យាយាម disconnect វាស្អាតកុំទុកវាណាវិធីសាស្ត្រនៃការផ្ដាច់គឺខ្ញុំមាននៅក្នុង channel YouTube របស់ខ្ញុំហ្នឹងហើយសម្រាប់បងប្អូនថ្មីថ្មីខ្ញុំរីកមិនថាបងប្អូនចូលទៅជួយ subscribe channel របស់ខ្ញុំម្នាក់មួយផងពីព្រោះថាខ្ញុំធ្វើ គឺដើម្បីបងប្អូនចេះទាំងអស់គ្នាចង់បញ្ជាក់អញ្ចឹងណាកុំឲ្យពេលដែលបងប្អូនទិញលក់កន្លែងខ្ញុំសូម្បីតែ Sphere account ក៏អត់ចេះ ឆេង Gmail ក៏អត់ចេះឆេង password ក៏អត់ចេះ disconnect all device ក៏អត់ចេះអីក៏អត់ចេះទាំងអស់អញ្ចឹងខាពេលទាំងអស់គ្នាហើយបងប្អូនក៏ពិបាកដែរបើបងប្អូនអត់ចេះអញ្ចឹងអត់មានទំនុកចិត្តក្នុងការទិញទេបាទអូខេអញ្ចឹងវីដេអូហ្នឹងដូចវែងមែនតើបាទខ្ញុំសង្ឃឹមថាបងប្អូនចេះបាទចេះទាំងអស់គ្នាហើយជួយ share វីដេអូហ្នឹងជួយ like វីដេអូហ្នឹងឲ្យផងបើសម្រាប់អ្នកនៅក្នុង page ហើយកុំភ្លេចចូលទៅ subscribe channel ខ្ញុំផងព្រោះ channel ថ្មីរបស់ខ្ញុំខ្ញុំនឹងធ្វើពាក់ព័ន្ធនឹងបញ្ហាហ្នឹងទាំងអស់ នៅក្នុងហ្នឹងអញ្ចឹងណាគឺបងប្អូនបាក់សើចទៅវាអញ្ញាញ៉ៃបាទយើងដាក់មក channel ដាច់ចលែកអញ្ចឹងទៅហើយសម្រាប់បងប្អូនដែលលក់ account ឥឡូវខ្ញុំសូមបញ្ជាក់នៅលើតម្រងនេះបន្តិចទៅបងប្អូនថតកុំបិទ ID ចំណុចទី1ទី2 connection បងប្អូនត្រូវថតពីស្លឹកនេះកុំកុំភ្លេចឲ្យសោះ connection បាទនេះពីស្លឹកទៅនេះមកស្លឹកនេះទៅនេះមកស្លឹកកុំភ្លេចថតកន្លែងទៅហ្នឹងខ្ញុំនិយាយបញ្ជាក់ឲ្យបញ្ជាក់ទៀតហើយ skin យើងថតចេះមកនេះ skin បាទអូសអូសអូសរត់ចាប់ពី elite ឡើងទៅឬក៏ចាប់ពី special ឡើងទៅ account ធំពី special ឡើងទៅ account ទូចពី elite ឡើងទៅហើយពេលដែលយើងអានេះវា update អត់អស់ខ្ញុំពិបាកប្រាប់មែនតើហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំសូមបញ្ចប់វីដេអូតែប៉ុណ្្នឹងទៅសង្ឃឹមថាបងប្អូនទាំងអស់គ្នា បាទនឹងចេះទាំងអស់គ្នាហើយនឹងស្រាវចម្ងល់ពាក់ព័ន្ធនឹង contact GM ទាំងអស់គ្នា បាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាទ